ហ្នឹងហើយអឺមទ្រឹស្ដីល្អវាត្រូវរួមសំជាមួយនឹងបទពិសោធន៍ជាងការយើងបានយោបល់ថាត្រូវធ្វើអញ្ចេះត្រូវធ្វើអញ្ចោះប៉ុន្តែអា real life អាអា maintain ណាជួនកាលគ្រូធនក៏ចាញ់បោកគេដែរមែនណា នៅនៅស្រុកខ្មែរយើងមានធម្មមេចាមួយអង្គនោះចាញ់បោកគេអស់7000ដុល្លារអាត្មាតាមតាមចាំនោះទេសនាបដៅគេតាំងមុនអាត្មាដល់ពេលអាអង្គការស្អីគេថាឲ្យតិចបានច្រើននោះដាក់លុយនឹងដាក់លុយប៉ុណ្ណេះបានការប្រហែលដាក់លុយប៉ុណ្ណេះ វាបានមែនដាក់ដំបងបានលោកដើរប្រមូលយាយយាយអ្នកមករៀនធរហ្នឹងអស់រាប់ម៉ឺនទៀតដាក់ដាក់ដាក់អានោះប្រមូលបានរាប់លានរត់បាត់ Yes អញ្ចឹងបានថាទ្រឹស្ដីល្អវាមានប្រសិទ្ធភាពឬអត់គឺនៅពេលរឿងហ្នឹងវាមកដល់អញ្ចឹងបានរឿងចឹងចឹងសួរចាស់ចាស់មានបទពិសោធន៍ច្រើនណាដូចញោមគាត់មានប្រសាសន៍មិញហ្នឹងល្អដោយសារ មានបទពិសោធន៍បទពិសោធន៍កាន់តែច្រើនជាមេរៀនហ្នឹងហើយដូចជាអ្នកនិយាយថាកុំធ្វើល្អពេកកុំត្រង់ពេកអីហ្នឹងជួនកាលគំនិតគាត់យើងមិនតាន់ថាល្អ100%គឺឬក៏អឺមិនសូវមានអឺដំណងល្អឯព្រោះអ្នកខ្លះនិយាយក្នុងន័យកុំឲ្យយើងចាញ់បោកគេក្នុងន័យបំណងល្អ ដល់អ្នកខ្លះទៀតនិយាយរបៀបដូចជាហួងហែងដូចជាចំណែនរឿងអីកុំចេះតែធ្វើអីចឹងណាណែអញ្ចឹង we depend ទៅលើអ្នកនិយាយថាតើគាត់គំនិតគាត់បែបម៉េចអ្នកខ្លះគាត់និយាយដោយបេះដូងល្អទេតែគ្រាន់តែថាពាក្យសម្ដីនិយាយទៅហាក់ដូចជាបដិសេធអំពើល្អណាប៉ុន្តែបេះដូងល្អទេដូចចាស់និយាយថាស្លូតស្លាប់កាចមានភពអាយុយឺនវែងហ្នឹង ហ្នឹងអញ្ចឹងវានៅលើ តាភាពប៉ិនប្រសពរបស់យើងដដែលនៅក្នុងសេចក្តីល្អវាមានពីរមួយអាល្អអត់បញ្ញាហើយនៅអាល្អមានបញ្ញាមហាកុសល យើងរៀនទៅដល់ទៅដឹងហ្នឹងចាំមកសេចក្តីល្អខ្លះធ្វើធ្វើ ទៅជាប់កុនខ្លួនឯងអាហ្នឹងដោយសារអីវាអត់បាញ់ បញ្ញាហ្នឹងហើយអញ្ចឹងហើយបានវិធីសាស្ត្រត្រូវធ្វើយ៉ាងនេះត្រូវធ្វើយ៉ាងនោះហ្នឹងនៅពេលដែលបញ្ញា ចម្រើនឡើង វាឡើងចាំបាច់ទេអញ្ចឹងអាការមើលឃើញបញ្ហា ប្រភព បញ្ហាត្រូវដោះស្រាយយ៉ាងណាហ្នឹងគឺអាអាភាពប៉ិនប្រសពរបស់យើងហ្នឹងវាវាចេញមកពេលហ្នឹងមកហ្នឹងហើយហើយយើងមើលឧទាហរណ៍ដូចអ្នកប្រយ័ត្នរឿងតាបោះម្នាក់ប្រយ័ត្ន តបោះនឹងធ្វើតបៈធัวហើយប្រយ័ត្នមាននារីម្នាក់ហ្នឹងស្រឡាញ់ហើយសុំគៀកកើយជាមួយអឺអត់ទេប្រយ័ត្នទេលោកប្រយ័ត្នគេឲ្យជ្រើស5មុនដំបូងគេឲ្យនារីម្នាក់លោកថាងអត់ទេឥឡូវគេឲ្យសម្លាប់សត្វណូឲ្យទៅលួចទ្រពគេណូ ឲ្យតកុហកបោកប្រាស់គេណូប៉ិនទាំង5ត្រូវជ្រើសមួយឲ្យផឹកស្រាអីអាហ្នឹងដូចមិនអីហ៎យល់ទេពួកផឹកស្រាមានប៉ះពាល់គេណាឃើញទេថ្លឹងថ្លែងព្រោះគេឲ្យជ្រើសមួយជាដាច់ខាតហើយលោកតอมទាំងអស់ប៉ិនគេឲ្យជ្រើសមួយ បើមិនជ្រើសគឺមិនបានដាច់ខាតដូច្នេះលោកទៅជ្រើសជ្រើសយកផឹកស្រា ដល់ផឹកស្វឹងស្វឹងដូចផ្លាស់ខ្វះសាច់ក្លែមដល់ខ្វះសាច់ក្លែមមានអះសតមន់ចិត្តនឹងវៃប៉អាំងមកដល់ពេលស្វឹងទៅអីទៅឃើញស្រីស្រស់នៅចិត្តហ្នឹងប្រយ័ត្នមិនក៏ដោយហ្នឹងហើយនៅពេល សកម្មភាព ឬក៏រឿងមែនតែនមកដល់ទៅដឹងថាយ៉ាងណាចឹងហើយបានគ្មានអីក្រៅពីការស្ដាប់ច្រើន ចម្រើនការគិតពិចារណា ស្វែងរកព័ត៌មានពិតឲ្យបានច្រើន នៅពេលដែលចំណេះដឹងនឹងវាកើនឡើងយើងមិនបាច់សូត្រទន្ទិញថាទី1ត្រូវធ្វើអញ្ចេះ ទី2ត្រូវធ្វើអញ្ចោះទេនៅពេលដែលបញ្ញាចម្រើនឡើងវានឹងឃើញផ្លូវដើមមកមែនទេដល់អញ្ចឹងអ្នកមោតស័ក ណាមានអីទៀតណាគេគេធម្មសាកឆាគេមកក្រុមដែរខាងនោះណាមិនដែលលឺបងឃឹមនិយាយអីសោះ ដឹងប្រកាសខ្ញុំដាក់គេឥឡូវគេខ្ញុំដាក់វិញអារម្មណ៍ពិតកណាសូមថ្លែងគុំលោកម្ចាស់គ្រូជម្រាបសួរម៉ែបងប្អូនទាំងអស់ពុកគ្នាទាំងអស់ដៃមីងទាំងអស់ហើយបងប្អូនទាំងអស់អឺនិយាយតិចតិចខ្លាចគេលឺ កណាចង់សួរលោកម្ចាស់គ្រូមួយកណានិយាយទៅកណាចេះឆ្ងល់ដែរកណាទៅណាគឺអ្នកណាក៏ដោយកណាឡើងត្រូវទាំងអស់អឺកណា ចង់សួរលោកម្ចាស់គ្រូថាកណាដូចកបីស៊ីក្នុងអូអត់លោកម្ចាស់គ្រូ ចេះទៅសាក់13យោលោកយ៉ាក្រឹមអានឹងតសួរខ្លួនឯងវិញថា គិតខ្លួនឯងអញ្ចឹងអត់អត់មានទេអត់មានខ្លួនឯងអត់គិតទេប៉ុន្តែក្នុងនឹងនឹងចូលអត់ទៅណាក៏ទៅអើខាងណាក៏ត្រូវហ៎អឺចាស់ចាស់និយាយពាក្យហ្នឹងអឺច្រើន មនុស្សរក្សាសុខជារឿងមួយផ្សេងទេហើយមិនទៅមិនទាស់ច្រើនជាមនុស្សរក្សាសុខមិនលឺពីម្ខាងទៅប្រាប់ម្ខាងមិនមែនជាកបីស៊ីក្នុងអូទេក៏ប៉ុន្តែកបីស៊ីក្នុងអូឧទាហរណ៍គេទៅស្ដាប់ធោះអូខេគេទៅផឹកស្រាអូខេហ្នឹងហ่ะបើថាហ្នឹងហ่ะនៅកន្លែងប៉ូលីសអើនិយាយច្បាប់ទៅ ទៅនៅមួយក្រុមចោលទៅលួចមួយគេអានេះគេកបៃស៊ីក្នុងអូក៏ប៉ុន្តែនៅនៅ ក្នុងនៃមនុស្សរក្សាសុខឧទាហរណ៍ថា សងខាងសតមិត្តភ័ក្ររបស់យើងណាយើងអត់ចង់ចម្លងមេរោគពីមួយខាងទៅមួយខាង ហើយក៏មិនចង់ឲ្យពីណាឈ្នះពីណាចាញ់អីដែរហ្នឹងហើយនៅខាងនេះក៏ត្រូវគ្នាទៅ នៅក្នុងនេះក៏ត្រូវគ្នាទៅប៉ុន្តែមិនមែនត្រូវគ្នាក្នុងការធ្វើអំពើអាក្រក់ទេគ្រាន់តែ ជាការរក្សាសុខអាហ្នឹងគេមិនហៅកបែកស៊ីក្នុងអូទេសួរវិធីសាស្ត្រធ្វើមិនបានបានចេះគិតអញ្ចឹងបង ធ្វើមិនធ្វើមិនបានចេះតែត្រូវមួយគេគ្រប់ប្រគ្នាអញ្ចឹងហ្នឹងអត់មានវិធីសាស្ត្រអីទេ គឺចរិតកើតមកអញ្ចឹងហ្មង ចរិតធម្មជាតិអត់ធ្វើទេព្រោះអីជួនកាលខ្លាចចិត្តគេវិញព្រោះអីទៅខាងនេះទៅក៏ត្រូវមកខាងនេះក៏ត្រូវខ្លាចជួនកាលខ្លាចគេថាអូអាមួយនេះទៅខាងនេះទៅខាងនោះទៅខ្លាចគេថាចាខ្លាចគេថាមុខ2មុខ3អញ្ចឹងបានសួរលោកចាស់គ្រូបញ្ជាក់កណានវាឆ្ងល់ដែរក្បីឆ្ងល់អឺអឺខ្លួនឯងអត់អីប៉ុន្តែខ្លាចចិត្តគេព្រោះខ្លាចគេថាឃើញយើងទៅមកទៅមកអញ្ចឹងខ្លាចគេគិតប៉ុន្តែខ្លួនឯងអត់មានទេអត់មានបញ្ហាអីទេ អត់ពិបាកទេព្រោះអីសិតតញាតមិត្តទាំងអស់ចាមួយចុះបើសិនណាយើងមានកំណងជួយម្នាក់ផ្សេងនោះហើយក៏យើងមិនមែនថាអត់ចង់ឲ្យគេឆ្លោះគ្នាទេប៉ុន្តែ យើងគ្រាន់តែផ្ដល់ព័ត៌មាន ថាអញ្ចឹងអញ្ចឹងអញ្ចឹងណាលោកអញ្ចឹងអាហ្នឹងហៅនោមសារពីមួយទៅមួយស្រេចលើបំណងរបស់យើងបំណងល្អមានពីរមួយមួយចង់ផ្សះផ្សា មួយឧទាហរណ៍ឃើញមិត្តយើងគ្រោះថ្នាក់ដោយសារមានអ្នកដតីធ្វើបាបយើងប្រាប់ឲ្យប្រយ័ត្នខ្លួនកណ្ដាលហ្នឹងបំណងល្អអត់ជាបញ្ហាទេតែយើងប្រាប់ម្នាក់ហ្នឹងថាម្នាក់នោះអត់ល្អទេប្រាប់ក៏ដោយអីក៏ដោយប្រាប់ក៏ដោយអីក៏ដោយឲ្យតែបំណងល្អកណ្ដាលយល់ទេមិនចង់បខូចគេ មិនចង់ឲ្យគេបែកបាក់តែគិតសវត្ថភាពគេជាចម្បងយល់ទេកណ្ដាលដោយព្រះសម្មាសម្ពុទ្ធចឹង មានពេលខ្លះព្រះអង្គនិយាយទោសទេវតាពឹងក្នុងគោបំណងអីក្នុងការសង្គ្រោះមិនមែនជន់បលិចទេអានឹងដែលព្រះអង្គថានិន្ទាបុគ្គលឬគូនិន្ទាឡើងឋានសួគ៌ដោយលើកប្រដាក់នោះដោយសារអីទេវតាព្រះអង្គហាម3ដងហើយទេវតាចង់បំបែកសង្ឃឃើញទេព្រះអង្គហាមថាកុំធ្វើអញ្ចឹងវាមានទោសធ្ងន់វាមិនប្រព្រឹត្តទៅជាប្រយោជន៍ទេពុទ្ធ ព្រោះពីមុនព្រះអង្គធ្លាប់សរសើរទេវតតកាលដែលបួសដំបូងចម្រើនឈានបានណាពេលល្អព្រះអង្គសរសើរក៏ប៉ុន្តែនៅពេលដែលអាក្រក់ខ្លួនឯងហើយដឹកនាំគេអាក្រក់ទៀតហេតុអីបានជាព្រះអង្គឲ្យសង់ប្រកាសទោសរបស់ទេវតតព្រោះបើមិនប្រកាសទោសទេវតតទេទេវតតនឹងនាំពួកអ្នកបួសថ្មីថ្មីភ្លើច្រើនណាយល់ទេឃើញទេ អញ្ចឹងរាល់ការលើកកំហុសមិនមែនសុទ្ធតែរឿងខុសទេ ហើយរាល់ការលាក់ទុកក៏មិនមែនសុទ្ធតែរឿងត្រូវដែរយល់ទេ depends ទៅលើស្ថានភាពហ្នឹងគួរនិយាយអត់បើវាចេញដោយចិត្តសង្គ្រោះវាត្រឹមត្រូវឧទាហរណ៍ដូចតបៅអញ្ចឹងមានពេលខ្លះមិនត្រូវញីវាទេហ្នឹងហើយមានពេលខ្លះមិនត្រូវញីវាវាខ្លាយ តែមានពេលខ្លះត្រូវឆ្កៀលវាឆ្កៀលយកខ្ទុះចេញដើម្បីព្យាបាលវាវាអាស្រ័យទៅលើ ស្ថានភាពនោះថាថាដោយចិត្តអីប៉ះនឹងប៉ះដោយចិត្តអីឃើញទេបើប៉ះដោយការសង្គ្រោះដោយពេទ្យអញ្ចឹងត្រូវតែវះត្រូវតែកាត់អានោះដោយការសង្គ្រោះមិនប៉ះមិនបានណែណារឿងខ្លះមិននិយាយមិនបានមិននិយាយគ្រោះថ្នាក់ រឿងខ្លះនិយាយមិនបាននិយាយគ្រោះថ្នាក់អញ្ចឹងវាលើយើងដដែលថាតើនិយាយទៅយើងប្រមាលមើលលទ្ធផលរបស់វាហើយនឹងបេះដូងរបស់យើងអ្នកនិយាយទៅនឹងនឹងអញ្ចឹងចាប់យល់ណាប៉ុន្តែបើនិយាយកំដរចិត្តអាគ្មាន គ្មានចង់ជួយគេអីទេគ្រាន់តែចង់និយាយអូអានេះយ៉ាប់អានេះវាអីចេះអូអានេះអានេះនិយាយឆ្ងាញ់មាត់វាអត់មានចង់ជួយពីណាទេឆ្ងាញ់មាត់មនុស្សដ៏ច្រើនឆ្ងាញ់មាត់ចឹងហ្មងណាឃើញឃើញអានោះអូនឹងនឹងនឹងកែកែកែណែឲ្យធ្វើមាត់ធ្វើកអានិយាយពីគេនោះណាបើមិនបន្ថែមលបោយខ្លះទេ គេមិនឆ្ងាញ់ហ្នឹងតែនិយាយថែមលបោយហ្នឹងហើយមិនមែនតែនទៅអានិយាយពីគេពីចងាយហ្នឹងគឺកំពុងបង្ហាញពីភាពអាក្រក់របស់ខ្លួនឯងមកកំពុងសាព្រោះភាពអាក្រក់របស់ខ្លួនឯងមកព្រោះនិយាយទៅវាលើម្ចាស់ខ្លួនគេដឹងថាវាមិនមែនអញ្ចឹងផងហ្នឹងគេសម្គាល់បានថាយើងមនុស្សអាក្រក់បាត់ហ្នឹងព្រោះរឿងខ្លះយើងគ្រាន់ស្មានពីចងាយហ្នឹងមែនទេឮតពីគេស្មានពីគេ មើលតម្រុយគ្រាន់តែស្មានស្មានឲ្យថាយកហ្មងហើយអ្មេចបានស្មានថាកំពុងសាបព្រោះអំពើអាក្រក់ខ្លួនឯងពីព្រោះយើងដឹងអត់ច្បាស់ហើយយើងចេះនិយាយអារឿងគេប្រប៉ុណ្ណេះឯងទៅថាប្រវែងអញ្ចឹងទី1ខ្លួនឯងដឹងច្បាស់ទី2ម្ចាស់ខ្លួនគេក៏ដឹងដែរថាណែឯងនឹងនិយាយអត់ពិតទេមែនទេហ្នឹងហើយអញ្ចឹងបានរឿងខ្លះមិនឲ្យតែសុបាយចេះតែនិយាយទេ ប៉ុន្តែយើងវាទម្លាប់មកតែអញ្ចឹងឯងឧទាហរណ៍មកតាមផ្លូវអត់បានឃើញទេគេថាឡានក្លាប់មួយតាមផ្លូវងាប់3នាក់អង្លឺតពីគេទៅនិយាយទៅនិយាយវាអត់ព្រមថាលឺពីគេទេតាមផ្លូវមិញមានឡានក្លាប់ងាប់3នាក់ធ្វើដូចខ្លួនឯងមើលឃើញអញ្ចឹងណាមែនទេបើយើងអាចនិយាយថាខ្ញុំលឺគេថាអានោះគ្រាន់បើ ព្រោះលើគេថាមែនប៉ុន្តែមនុស្សភាកច្រើនឯណាមកនៅក្នុងកតុបមួយមួយយើងហើយមិនក៏និយាយពីយើងច្រើនម៉េចអញ្ចឹងមនុស្សនឹងម៉េចឃើញទេភាកច្រើនសុទ្ធតែស្មានទាំងអស់ស្មានមើលតម្រុយស្មានមើលតម្រុយអញ្ចឹងវាអត់ប្រយោជន៍ណែវាអត់ប្រយោជន៍អីទេអាហ្នឹងតែបើយើងតាមដានទៅវាដឹងច្បាស់ហើយទោះបីយើងមិនបានស្ដីថានៅហ្នឹងយើងប្រាប់មិត្តយើងយើងប្រាប់ញាតយើងជាទីស្រឡាញ់របស់យើងក្រៃលោអ្នកហ្នឹងជាមនុស្ស មិនល្អមកធ្វើអញ្ចឹងចុះអានឹងអាស្រ័យលើកត្តាចិត្តខាងក្នុងរបស់យើងណាដូចព្រះសម្មាសម្ពុទ្ធប្រកាសទោទោសទេវតានឹងគឺច្បាស់ហើយច្បាស់ហើយមិនមែនស្មានទេច្បាស់ហើយហាមលែងស្ដាប់ហើយហាមផ្ទាល់ទៀតមិនមែនទីចងាយទេហាមផ្ទាល់ហាមអត់ស្ដាប់អឺអស់អស់ផ្លូវកែណាអញ្ចឹងប្រកាសទោសមកព្រោះហាមហើយហាមផ្ទាល់មិនមែនប្រយោលទេហ្នឹងហើយ មានអីទៀតដឹកគុណខ្ញុំសុំសួរដឹកគុណមួយរឿងចង់អានេះដូចថាជារឿងឆាកកំ pl ែងបន្តិចឬរឿងពិតបន្តិចក៏បានដែរព្រោះថាខ្ញុំចង់សួរថាពាក្យតែយើងចង្អុលទៅពាក្យថាចង្អុលអញ្ចេះទៅទៅដៃទៅមួយទេ ទៅមុខទៅមួយទេចុះអា3មកក្រោយនេះហេ នឹងបានន័យថាម៉េចដូចយើងនិយាយស្អីជាមួយគេឆ្អល់ពាក្យតែមួយទៅមុខឯងហើយចុះអាមរាមមកក្រៅនឹងបានន័យថាម៉េចបើខ្ញុំយល់ខ្លួនខ្ញុំនឹងខ្ញុំឆ្លើយមុនដឹកគុណអីដឹកគុណចាំតាខុសឬត្រូវអាត្មាកំពុងរៀបថាអត់ឯងសួរសួរឲ្យសុំឆ្លើយតិចអាត្មាកំពុងរៀបថាសំណួរនឹងខ្ញុំដឹងជាងអាត្មាព្រោះខ្ញុំចង់សួរអញ្ចេះព្រោះព្រោះនឹងមកខ្ញុំគិតទេ ភាកច្រើនច្រើន តែមើលឃើញកំហុសរបស់គេអានេះខ្ញុំយល់ខ្លួនខ្ញុំដឹកគុណព្រោះថាមើលគេបើយើងធ្វើអីមួយគេច្រើនគេ អ្នកខ្លះមើលឃើញកំហុសគេច្រើនណាក៏ប៉ុន្តែមិនមិនជឿតែពាក្យភ្លេចអា3មកក្រោយនេះអាមួយនេះយើងថាកុំនិយាយចុះយើងនិយាយត្រឹម13បានហើយអា3នឹងបាញ់មកអ្នកណាគេគឺមកខ្លួនឯងអត់ដឹងថាកំហុសខ្លួនឯងគុណជាងអាគេទេអញ្ចឹងបានខ្ញុំច្រើននិយាយថាបើអ្នកណាច្រើននិយាយដើមគេកុំភ្លេចគិតខ្លួនឯងថាតើខ្លួនឯងល្អជាងគេប៉ុណ្ណាអានោះសូមអរគុណវេខ្ញុំយល់ប៉ុណ្ណឹងហើយសូមអរគុណជួយបន្ថែម តើរបៀបមិនដែរពាក្យហ្នឹងហ្នឹងហើយចប់ហើយអឺចម្លើយក៏ដូចយើងដឹងហើយណាខ្ញុំកណាសូមក្រាបថ្វាយបង្គំចាហ្នឹងហើយណាឥឡូវតតតខ្ញុំកណាសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូនិងមិត្តរួមពធនៅ ទីនេះក៏ដូច នៅតាមគេអដ្ឋាន សំណួរនេះមានបងប្អូននៅអាមេរិកស៊ីនៅស៊ីកាហ្គូគាត់បានផ្ដាំឲ្យទូលសួរលោកម្ចាស់ថានៅពេលដែលសាច់ញាតិស្លាប់ទៅនឹងមានបងប្អូននៅ ស្រុកផ្សេងទៀតចេះតែឲ្យដូចទៅប្រាប់តំណឹងឲ្យជាយសពអីទៀតថាដូចថាសុំកម្មាទោបានធ្វើខុសធ្វើអីឲ្យលើកលែងទោសឲ្យតើ ការដែលទៅប្រាប់នឹងជាសារហេតុអ្វីទៀនបានបានឲ្យបញ្យលយល់សពប៉ុន្តែគាត់នោះអត់ដឹងទេទៀនហើយមានជាបងជាប្អូន ដែលស្លាប់នៅស្រុកខ្មែរហើយ ទៅបញ្យលសពទៅដល់នោះទៀនតើសារហេតុអីដែរទៀនសូមថ្លែងគុំអរគុណទៀនអឺជាស្អីពិតប្រកបហ្នឹងយើងអត់ដឹងទេហ្នឹងតែ យើងដឹង ថាយល់សពវាកើតដោយហេតុ4តែអាមួយណាយើងអត់ដឹងទី1ដោយសារសុខភាពនៅពេលដែលសុខភាពយើងមិនល្អសម្ពាធឈាមដើរមិនស្រួលឃើញទេក៏នាំឲ្យយល់សពថាមានស្អីមកជន់ឬក៏អឺយើងត្រូវគេវាយគេចាប់អីចឹងណាអាហ្នឹងដោយសារក្នុងន័យធោះថាប្រមាថកម្រើក បើមែនតើគឺសម្ពាធឈាមវាដើរមិនស្រួលអាហ្នឹងក៏នាំឲ្យយកសពដែរអាហ្នឹងអត់ពិតទេព្រោះដោយសារតែរាងកាយយើងវាវាអត់ស្រួលក៏វាយកសពទៅដូចអាត្មាធ្លាប់ធ្លាប់យកសពថា មាន មនុស្សមានធំមកមកជន់ដៃអាត្មាប៉ិនធិតពិតអាត្មាដេកកៅដៃវាចុកញាក់ឡើងទៅកៅដៃឡើងចុកដៃហ្នឹងហើយអាហ្នឹងអត់ពិតទេយកសពចឹងអត់ពិតទេ មួយទៀតដោយចិត្តល្វើល្វាយអាការគិតណាការគិតល្វើល្វាយរបស់យើងហ្នឹងវានាំឲ្យយល់សប្តិអញ្ចឹងភាពយល់សប្តិបែបហ្នឹងក៏អត់ពិតដែរចិត្តវាអ្នកបកើតឡើងហ្នឹងហើយហើយយល់សប្តិមួយទៀតពិតផងមិនពិតផងគឺពួកអមនុស្សវាអ្នកបណ្ដាលឲ្យ ណាពួករុក្ខទេវតាគេហទេវតា ឬក៏ពួកអមនុស្សហ្នឹងដែលវាមាន រិទ្ធមានអំណាចហ្នឹងវាអាចវាអាចឲ្យយើងឃើញតាមអំណាចដែលវាចង់អញ្ចឹងណាទេវតាឬក៏ពួកអមនុស្សហ្នឹងវាវាវាបណ្ដាលឲ្យឲ្យយសពអាហ្នឹងអាចពិតឬមិនពិតត្រង់ថា បើពួកទេវតាហ្នឹងជាទេវតា សម្មាទិដ្ឋិវាប្រាប់រឿងត្រង់តែបើពួកខូចវាកុហកលេង វាមានពួកកុហកលេងដែរណាកុំចិត្តទៅជឿវាពេកពួកហ្នឹងវាខូចចឹងដែរហើយមួយទៀតហៅថាកម្មនិមិត្តកម្មនិមិត្តហ្នឹងគឺអំពើទាំងឡាយណាដែលយើង ធ្វើហើយហ្នឹងវាវាឲ្យយើងឃើញអាហ្នឹងពិតកាន់ថាទៅយើងចេះកាត់អត់ហ្នឹងហើយឧទាហរណ៍ដូចនៅពេលដែលព្រះរាមាភិបព្រះអង្គ មុននឹងត្រាស់ដឹងហ្នឹងព្រះអង្គជាសពចុងក្រោយអានេះគ្មានទេវតាណាឲ្យឃើញគឺគឺកម្មហ្នឹងគឺនិមិត្តឲ្យព្រះអង្គឃើញចឹងមកឃើញតែព្រះអង្គអឺផ្ទុំហ្នឹងលើផែនដីចឹងទៅសណ្ដូកដៃជើងចុះទៅសមុទ្រហើយកាយភ្នំហេមពៀនហើយមើលទៅលើណាលាតដៃចេះព្រះអង្គភ្ញាក់ឡើងអានឹងទល់ប្រាជ្ញា មាន បញ្ញា បានកាត់ត្រូវជាកម្មនិមិត្ត ដូច្នេះសរុបមកវិញថាជាស្អីហ្នឹងអាអាចឆ្លើយបានថាមូលហេតុអញ្ចឹងតែតែស្អីដែលឲ្យឃើញច្បាស់តែម្ដងនោះយើងអត់អាចកំណត់បានអញ្ចឹងណាណាប៉ុណ្្នឹងឯងព្រោះវាអត់ដឹងថាស្អីមែនតើតែនៅមួយ ក្នុងបណ្ដាទាំង4ហ្នឹងបាទហើយពាក់ព័ន្ធរឿងញោមលើកឡើងមិញរឿងអាចអល់ ពីពីទៅ3មកក្រោយមេគារបស់ព្រះសម្មាសម្ពុទ្ធដំបងឡាយព្រះអង្គឲ្យមើលខ្លួនឯងដើម្បីឲ្យចិត្តនេះបរិសុទ្ធមិនមែនទៅតាមដានចិត្តអ្នកដតីទេគឺតាមដានចិត្តខ្លួនឯងក្នុងលក្ខខណ្ឌទាំង3ទី1សពបាបាសៈអករណងមិនធ្វើបាប គឺខ្លួនឯងទីខ្លួនឯងទៀត កុសលសោប្រសម្បទា បំពេញសេចក្តីល្អខ្លួនឯងទៀតចុងក្រោយសច្ចចិត្តប្រយោជន៍តបណੰងខ្លួនឯងទៀតគឺត្រូវជំរះខ្លួនឯងហ្នឹងហើយពីព្រោះខ្លួនឯងគឺជាបុគ្គលតែម្នាក់តែបើយើងមើលគេរាប់2លានអ្នកមែនអត់មុនមកនេះញាតិញោមទៅបោះដោះមិញណាគេមុន ព្រោះខ្លួនឯងវាមានមាត់តែមួយវាសនុកដោះឬក៏ថាយេទៅជួបជុំគ្នាអញដើរដោះឲ្យគេឲ្យគ្រប់គ្នាសិនកុំឲ្យមកចិត្តអញធំក្លិនវាមិនអញ្ចឹងទេតែយើងឥឡូវវាច្រឡំអញ្ចឹងនេះអាត្មាទាហោអញ្ចឹងឆាប់យល់ហ្នឹងហើយធាតពិតមានតែមនុស្សម្នាក់ម្នាក់រៀបចំខ្លួនឯងទេដែលយើងមិនប៉ះពាល់គ្នា តែយើងចេះតែដើរចោលគេមែនទេអានេះចេះអានោះចុះអានេះចេះនោះចេះយើងមើលមើលក្តោងចំោះយើងនៅនេះមើលច្បាស់ហ៎ប៉ុន្តែមើលចំោះញាតញោមច្បាស់ហ៎នេះរោមភ្នែកនឹងចំភ្នែកប៉ុន្តែមើលឃើញហ៎អត់ទេតែមើលរោមភ្នែកញាតញោមឃើញ ចឹងហើយបានព្រះអង្គទុកឲ្យយោសតុនឹងអសតិនឹងជាគ្រឿងឆ្លោះឆ្លោះមើលអីឆ្លោះមើលចិត្តហ្នឹងឆ្លោះមើលចិត្តដំណើរសភាវៈធម្មជាតិនឹងចឹងយើងមើលតែយើងបើកឡានដឹងបើម្នាក់ម្នាក់ focus តែផ្លូវរបស់ខ្លួនបើកឡានរបស់ខ្លួនឲ្យត្រឹមត្រូវតាមច្បាប់ វាអត់បុកគ្នាទេមែនទេកុំតែចង់ជែងគ្នាផ្លូវចិត្តដូចគ្នាដែរមនុស្សម្នាក់ម្នាក់បើរៀនអប់រំចិត្តរៀងរៀងខ្លួនអានេះវាខិនបើទេណាតែវាមិនអាចទេឥឡូវយើងមើលញាតិញោមទៅវត្តដែរលើគេតោះគ្នាហ៎ ដែលលឺហ៎ដែលហ៎ទៅអប់រំចិត្តឬទៅក៏អប់អប់រំគេទីវាសម្បូរមនុស្សទៅអប់រំគេ មិនសម្បូរមនុស្សអប់រំចិត្តខ្លួនឯងមែនទេឥឡូវមនុស្សទៅវត្តហ្នឹង10000នាក់ក៏ដោយ តែបើមនុស្សទៅដល់អប់រំចិត្តខ្លួនឯងរៀនមេរៀនអប់រំចិត្តខ្លួនឯងចម្រើនបញ្ញាខ្លួនឯងទាស់គ្នាទេ មិនបាច់ដល់10000ទេតែ10នាក់តាទៅចុះទៅឡើងយអល់ចុះយអល់ឡើងរឿងឥឡូវហើយមែនអត់ហើយទៅស្ដាប់ទាំងសងខាងណែមកវិវាអញ្ចេះទៅស្ដាប់មកខាងទៀតនន់មកវិវាអញ្ចោមានហេតុផលរៀងខ្លួនហ្នឹងហើយហ្នឹងហើយអញ្ចឹងបានខេមស្មានតែខ្លួនឯងកបីស៊ីក្នុងអូហ្នឹង នៅឥឡូវយើងមើលមើលមានកម្មវិធីខ្លះដែលគេមិនបដោយឲ្យយើងជជែកអីកន្លែងគេអប់រំសមាធិអីក៏ដោយណាដែលគេមិនបណ្ដោយឲ្យយើងមាត់កគេដកទូរស័ព្ទគេអត់ឲ្យនិយាយម្ដងរាប់ពាន់នេះរាប់រយនេះមានឆ្លោះគ្នាហ៎ឃើញទេឃើញអត់ឆ្លោះគ្នាហ៎ ណាដកគ្រឿងឆ្លោះចេញហ្នឹងហើយប៉ិនបើបដោយតាមមានអ្នកចិត្តតាមមានអ្នកចិត្តទៅវត្តហ្នឹងគ្រាន់ណាពេលហូបបាយណាណាដកម្ហូបឆ្ងាញ់ចេញបន្តិចហ្នឹងក៏ខំដែរអញមកអង្គុយមុននងហើយកាលណាគេយកច្រើនបន្តិចហ្នឹងនិយាយនេះ លមោបចែកគេចែកឯងធ្លាប់លឺទេឃើញមកពីអីមើលមើលហួសព្រំដែនតែគួរមើលចឹងបានដូចក្នុងវិន័យឃើញព្រះអង្គប្រាប់ភិក្ខុសង្ឃឲ្យដើរទៅចន្លោះស្រុកឯងទៅចន្លោះស្រុកព្រះអង្គឲ្យមើលប៉ុណ្ណាឲ្យមើលមជួរនឹមមជួរនឹមដូច ហ្នឹងប្រហែលជា3ម៉ែត្រ2ម៉ែត្រកន្លែងហ្នឹងហេតុអីមើលខ្ពស់ពេកអត់ដឹងចំពុបអីមើលដោនពេកប៉ះក្បាលអត់ដឹងអញ្ចឹងមើលមកល្មមយើងបើកឡានក៏គេឲ្យមើលខ្ទង់ប្រហែល50ទៅ100ម៉ែត្រដែរណា200អីយ៉ាងច្រើនមើលមេឃអត់ដឹងកលុកក្រមមើលក្រមអត់ដឹងបុកអី ប៉ុន្តែយើងរងថ្ងៃទៅវេរឿងដែលយើងមើលគ្នាដូចមើលមេឃហើយមើលដីអញ្ចឹងវាអត់មើលផ្លូវខ្លួនឯងចាំមកចេះឆ្លោះគ្នាណាណាមិញពីណាខមមិនមកឲ្យអាត្មាប្រយ័ត្នខ្លួនព្រោះគេកំពុងតែតាមរយចំណុចខ្សោយចុះតាមទៅអាត្មាកំពុងតែរយចំណុចខ្សោយខ្លួនឯងដែរនោះហ្នឹងហើយអ្នកណាតាមនៅនឹងខាតពេលមិនចឹងមិនចឹងណាអ្នកណាអ្នកខាតពេល អ្នកតាមមើលយើងណាតាមមើលល្អគាត់ចំណេញពេលបានស្ដាប់យើងនិយាយរឿងផ្សេងតែបើតាមមើលកំហុសគាត់មិនសមអកុសលក្នុងចិត្តរបស់គាត់មិនពីណាអ្នកខាតហ្នឹងហើយអត់មានអីទេអញ្ជើញទៀតចុះតាមដំណើរកុំកុំថាអីរយចំណុចដើម្បីវៃអត់ទេអាវៃតាមខ្យល់ហ្នឹងអត់អីទេមិនឲ្យមកវៃប៉ះកាយអីគីឡូធំបាន មានអីទៀតបងស្រីសុំដូចស្ងាត់ឈឹងស្ងាត់ឈឹងថ្ងៃនេះមែនទេជឿជឿគាត់ដល់ខែមកបង បានហើយមើលទៅខ្ញុំដូចខ្ញុំឃើញអត់ដូចឃើញញាតញោមឯបងប្អូនដូចមូចុះមូឡើងច្រើនហ្នឹងហើយអឺមានសំណួរតាមនេះខ្លះអាត្មាបើកមើលសំណួរតាមនេះខ្លះអឺនេះឈ្មោះឆេងសេន សែនសំតើពេល មនុស្សម្នាក់ពីក្មេងដើរលេងច្រើនធ្វើឲ្យឪពុកម្ដាយពិបាកចិត្តច្រើន ពេលដែលគាត់រៀបការ មានកូនមានចៅទៅតើទម្លាប់អាក្រក់នោះ អាចធ្លាក់ដល់កូនចៅគាត់ឬទេណ៎នឹងភ័យខ្លួនណាអឺទី1សត្វលោកត្រូវគ្នាដោយធាតុ ហ្នឹងហើយបើយើងអត់កែទម្លាប់នឹងចេញទេបើយើងអត់កែទម្លាប់នឹងចេញទេវាប្រកាសជាធ្លាក់ដល់កូនចៅហើយព្រោះកូនចៅកើតមកឃើញឮព្រះអង្គឲ្យឈ្មោះឪពុកម្ដាយ4បពទេវតាទេវតាខាងដើមអ្នកផ្ដើមរក្សា ទី2ប៉ុពាចា គ្រូដើមមុនទៅសាលាម៉ែឪបរៀនឲ្យចេះនិយាយមុនគ្រូបរៀនណាបរៀនដោយពាក្យសម្ដីក្តី កាយវិការស្អីស្អីហ្នឹងក៏ពុកម្ដាយនឹងបរៀនដែរហើយមួយទៀតជាជាអីជាព្រំណាជាព្រំជាអ្នកបកើតហ្នឹងហើយហើយនឹងជាអាហនយៈជាបុគ្គលដែលកូនគួរបូជា អញ្ចឹងមិនបាច់គិតដល់អតីតជាតិទេខ្មែរថាបើសិនជាអាទង្វើដែលគាត់ធ្វើរាល់ថ្ងៃហ្នឹងទោះបីវាមិនមិនមិន100%ក៏វាឆ្លងខ្លះណាស្លឹកឈើវាជ្រុះមិនឆ្ងាយពីគល់ដល់មានខ្យល់បក់មួយមួយបានទៅឆ្ងាយសត្វពំអីចឹងទៅខ្យល់បក់អីចឹងទៅទៅមួយមួយប៉ុន្តែភាកច្រើននៅក្នុងក្រោមដើមហ្នឹងអាត្មាឃើញអឺ គ្រួសារមួយច្បាស់មិនមែនឃើញក្នុងកាពីឃើញច្បាស់ហ្មងនៅជាប់លបងពីមុនបើកុំនិយាយហ្នឹងហើយកុំនិយាយគាត់ស្លាប់អស់ហើយទុកគឹកជាមួយគាត់គាត់ថាវាតពីមុនមកធ្លាប់ធ្វើពុកដែរមិនកូនបន្តទៀតធ្វើចឹងដែរតែប៉ុណ្ណឹងហ្នឹងហើយចឹងវាឃើញ ដោយអ្នកខ្លះហ្នឹងគាត់ខឹងគ្នាហើយគាត់ជេរបចោគ្នាគាត់ភ្លេចជាបាន គិតថាពាក្យដែលគាត់ជេរបចោគ្នាហ្នឹងកូនកូនលឺមិនមិនលឺដល់ពេលកូនគាត់ជេរហីឯងចេះជេរពីណាជេរតែពីម៉ែពីឪហ្នឹងពីណាកើតមកចេះជេរនោះមែនទេ ណាដូចក្មេងៗស្រុកនេះអីគាត់ចេះបចោមរាយអីគាត់រៀនតែពីម៉ែពីឪហ្នឹងហើយខ្ញុំកាលឈូកនៅតូចនិយាយអីនិយាយពីអីពីអញហ្នឹងហ្មិចហ្មិចហ្មិចនិយាយថាម៉េចកាន់អឺអង្កលសុំអត់ទោសទៀតអង្កលកូនខ្ញុំកណាវានៅតូចតូចហួយទៅវាចេះថាតាមដូចថាពេលខ្លះ ពេលខ្លះដូចថាវាធ្វើអីខុសចឹងខ្ញុំកណាភ្ញាក់ចឹងទៅថាអញភ័យណាឈូកស្រាប់វាថាអញអត់ធ្វើចឹងដល់អញអត់ទៅក៏ដល់ចឹងទៅខ្ញុំកណាក៏ថាអូប្រយ័ត្នខ្លួនឯងលែងលែងហ៊ាននិយាយពាក្យអត់ល្អមួយវាដល់ចឹងទៅ បានទម្លាប់ម្លាប់ធំឡើងទៅវាធ្វើតាមទៀតឈប់ខ្លួនឯងទៅចឹងបានជារឿងល្អមួយ គ្រួសារនៅពេល ប្តីប្រពន្ធវាចេះតែមានរឿងលកម្មលកុសមិនខានទេពេលយើងខឹងគ្នាអីយើងអាចនិយាយគ្នាកុំឲ្យកូនឮជាជាមេរៀនដែលអាត្មាចេះពីញោមអាត្មាពេលគាត់មានរឿងគាត់អត់និយាយឲ្យកូនឮទេកូនដីអស់បានគាត់ភាសាគ្នាអត់ឲ្យកូនឮអាពាកគំរោះកំរើយដាក់គ្នាគាត់ឲ្យឮមកមិនមែនតែរឿងមិនស្ដីបន្ទោសកូនខ្លាំងសូម្បីតែរឿងគ្នាគាត់ គាត់អត់និយាយឲ្យកូនលឺថាគាត់ខឹងគ្នាឲ្យកូនបាក់ចិត្តទេព្រោះគាត់គិតថាបើដឹងថាម៉ែឪនឹងអត់ត្រូវគ្នាកូនបាក់ចិត្តគាត់គិតចឹងអញ្ចឹងថ្មមិនដែលដឹងគាត់ទាស់គ្នាទេដល់សួរញោមស្រីញោមដែលទាស់គ្នាអត់ថាវាមានខ្លះដែរវាមិនអត់ទេប៉ុន្តែកូនដេកលក់អស់បានគាត់និយាយឃើញគាត់គិតខ្លាចកូនបាក់ចិត្តរៀនអត់ចូលឃើញទេហ៎ហ្នឹងហើយ ចឹងបានថាដូចនេះអាតាមប្រព័ន្ធអីអីអញ្ចឹងណាពាក្យពេជេបចោគ្នាអីនោះស្មានថាអើយបើក្លាហានជួបគ្នាទៅចង់ជេចង់អីស្ងាត់ស្ងាត់តែឯងទៅវាឆ្លងក្មេងយើងរឿងខ្លួនឯងជេបចោតាម Facebook ឲ្យក្មេងវាចេះអញ្ចឹង spread អាអាវប្បធម៌ជេបចោតាមហ្នឹងមានទៅល្អអីយើងយើងវាមានរឿងជេរគ្នាវាខឹងគ្នាវាពិតមែនហើយចុះក្មេងតែគ្នាអត់ដឹងអត់តន់ចេះវិចារណានោះ លឺតែពាក្យជេរបចោគ្នាមិនឆ្លងណាឆ្លងតាមវាអត់ល្អទេបានទេប៉ណ្ណឹងឯងទៅមើលសមុទ្រមើលអីទៅឯងអីទៀតមានអីទៀត Mm-hmm. អត់មានអីទៀតទេចប់ហើយអស់អញ្ចឹងចប់ប៉ុណ្ណឹងចុះហើយយើងទុកឱកាសដើរមើលអឺធម្មជាតិខ្លះបាទអញ្ចឹងចម្រើនពរអ្នកមើលទាំងអស់គ្នាហើយអឺតទៅនេះយើងទៅមើលមាត់សមុទ្រមាត់អីខ្លះទៅហើយចាំបែកគ្នាទៅផ្ទះវិញបាទយើងឧទ្ទិសផលសັບផ្សាយមេត្តាទាំងអស់គ្នា ទុក្ខបតាចនទុក្ខាភយាបតាចនភយាសោកាបតាចនិសោកាហន្តសាពេបេបាណេណោ